ណែគ្នាគិតថារៀបចំធ្វើដែរនឹងកូនចក្រយានេះឆាប់ឆាប់នេះហើយមើលតើអកសលប្រហែលជាវាមកវិញទេមិនបានខ្ញុំមិនយកអ្នកណាទាំងអស់ក្រៅពីប្តីរបស់ខ្ញុំចក្រយានេះកូននៅស្ដាយអាប្តីរត់ចោលកូនទៀតហើយកូននេះអត់មានគិតគូរពីអនាគតកូនទេចក្រយាអូននឹងចាំអាប្តីហេងសុយនឹងឬអីទៀតបើវារត់ចោលអូនបាត់ហើយនឹងលោកគ្មានសិទ្ធិនិយាយទេ ហើយក៏គ្មានសិទ្ធហៅខ្ញុំថាអូនដែរលោកមិនចេះខ្មាស់គេទេអីខ្ញុំមិនទាន់លែងប្តីខ្ញុំដាច់ទេណា ណាបើហុកឯងពេញចិត្តដែនកូនប្រុសខ្ញុំគួរតែផ្សំគុំពួកវាទៅខ្ញុំនឹងចូលស្ដីចរិយាតាមផ្លូវទៅតាមច្បាប់ យើងពេញចិត្តគ្នាទៅវិញទៅមកហ្នឹងខ្ញុំពេញចិត្តដែនកូនប្រុសភឹមឯងហើយភឹមឯងក៏ពេញចិត្តចរិយាកូនស្រីខ្ញុំអញ្ចឹងចាំកាលចូលមកថាគ្នាត្រៀមចូលហើយកុំតែគាត់ថាគ្នាចង់ដឹង តម្លៃថ្លៃធ្នូតិចមកតើហុកឯងនេះចង់ប្រកបពីគ្នាប្រហែលដែរនិយាយទៅកូនស្រីខ្ញុំនេះល្អមកចប់ទៅហើយសម្ផស្សក៏ស្អាតណាចំណេះដឹងក៏មានហើយការងារនោះក៏តាមក្របខ័ណ្ឌហើយជាប់ដោយសមត្ថភាពទៀតណាអូអញ្ចឹងតែបធូបធូឲ្យគ្នាខ្លះមកព្រោះសម្លាញ់ឯងជាខ្លានឹងគ្នាតា តាមការពិតទៅឯងក៏ចង់បង្កប់ថ្លៃដែរប៉ុន្តែនេះខ្ញុំយល់ដល់ភូមិឯងនេះដោយភូមិឯងបាននិយាយចឹងថាយើងជាមិត្តភក្តិនឹងគ្នាអញ្ចឹងយើងយកភូមិឯងតែ5000ដុល្លារទេអញ្ចឹងចូលមកណាអូអញ្ចឹងមិនអីទេគ្នាយល់ព្រមឥឡូវយើងសម្រេចថាព្រមតាមនឹងណាហ្នឹងហើយសម្លាញ់យល់ព្រមតាមសម្លាញ់ បងហ៎នៅពេលដែលបងទៅជួបនឹងប៉ារបស់អូណាបងជួយនិយាយពាក្យល្អល្អតិចណាពួកអីជីវិតគូរបស់ពួកយើងស្ថិតនៅលើមាត់បងឯងបាទអូនបងនឹងព្យាយាមនិយាយល្អល្អជាមួយគាត់គ្រូថាបងស្រឡាញ់អូនខ្លាំងណាស់បងអត់ចង់ឲ្យអ្នកណាគេផ្សេងមកយកអូនក្រៅពីបងទៅទេណារដងគឺប៉ាអូនគាត់ចេញទៅជួបគេ តែថ្ងៃនេះគាត់តនេគាត់ក៏ហៅបងមកជួប សង្ឃឹមថាបងនិយាយពាក្យល្អៗជាមួយនឹងគាត់ហើយគាត់អាចកែប្រែចិត្តឈប់បង្ខំឲ្យអូនរៀបការជាមួយនឹងកូនមិត្តភក្តិគាត់ទៀតប៉ានេះគឺជាបងកសលសង្សាររបស់កូនដែលកូនប្រាប់ប៉ាពេលល្ងាចមិញថានាំគាត់មកជួបប៉ានោះអីជាសុលពូតើខ្ញុំអាចសុំលោកពូនិយាយពីរឿងចាក់យ៉ាងនឹងខ្ញុំ បានទេលោកពូបានមកល្អហើយយើងក៏ចង់និយាយជាមួយឯងដែរថាម៉េចនេះឯងស្រឡាញ់ចាក់យ៉ាកូនស្រីយើងហ៎បាទលោកពូមួយស្រឡាញ់ចាក់យ៉ាហើយក្មួយក៏មានកម្រងរៀបការជាមួយនឹងគេដែរលោកពូមានកម្រងរៀបការទៀតធ្វើការស្អីហ៎ហើយប្រាក់ខែប្រមាណគិតថាខ្លួនអាចចិញ្ចឹមប្រពន្ធរស់នៅខ្ញុំគិតថាខ្ញុំអាចមានសមត្ថភាពចិញ្ចឹមប្រពន្ធរស់ហើយខ្ញុំជាបុគ្គលិក បកប្រែភាសាម្នាក់ប្រាក់ខែត្រឹមតែមួយរស់មួយរស់ទេលោកពូតែពេលដែលពុកខ្ញុំរៀបការហើយពុកខ្ញុំនឹងខិតខំប្រឹងប្រែងរកស៊ីជាមួយគ្នានឹងកសាងគ្រួសារជាមួយគ្នានៅលោកពូសាងគ្រួសារឲ្យល្អប្រាក់ខែចាយខ្លួនឯងមិនក្រាន់ផងតើថ្ងៃមុខឲ្យយើងសង្ឃឹមស្អីហ៎ក្មេងសម័យនេះស្រឡាញ់ប្រពន្ធតែគ្មានសមត្ថភាពរកលុយបានច្រើនទេ ប៉ុន្តែខ្ញុំសូមអង្វរនៅលោកពូណាពួកខ្ញុំស្រឡាញ់គ្នាយូរហើយលោកពូពួកខ្ញុំមិនអាចបែកគ្នាបាន ទេលោកពូខ្ញុំនឹងសន្យាថាខ្ញុំនឹងរកស៊ីហើយនឹងខិតខំធ្វើការដើម្បីរកលុយហើយនឹងសាងគ្រួសារមួយដ៏ល្អហើយលោកពូកុំបែកបាក់ពួកខ្ញុំឯណាលោកពូខ្ញុំដឹងថាចក្រយាមិនស្រឡាញ់នរណាគេក្រៅពីខ្ញុំទេលោកពូអីគេអសល់ចង់គម្រាមយើងផងអត់ទេលោកពូប៉ុន្តែពួកខ្ញុំបែកគ្នាបានទេលោកពូអឺបាន យើងតាមឯងម្ដងកុំឲ្យថាយើងនេះអត់មានធម៌មេត្តាប៉ុន្តែឯងកុំអាលអណាយើងទុកពេលឯង3ថ្ងៃក្រោយឯងនាំពុកម្ដាយបងឯងមកស្ដីដណ្ដឹងចាក់យ៉ាតាមផ្លូវច្បាប់ហើយថ្លៃទឹកដោះគឺ10000ដុល្លារថាម៉េច10000ដុល្លារលោកពូខ្ញុំអាចធ្វើបានដើម្បីអូនចាក់យ៉ាខ្ញុំនឹងប្រាប់ឪពុកម្ដាយខ្ញុំលោកកូននឹងលោកដីដើម្បីយកបណ្ដាការមកជូនលោកពូអើ ហើយធ្វើធ្វើទៅឲ្យតាមបាន10000ឡាយកមកឲ្យយើងបាទលោកពូ ន្លែងធ្វើការមិនអស់ចិត្តយកមកធ្វើការទាំងយប់ទៀតអីហើយធ្វើការទាំងយប់ចឹង មានប្រាក់ខែខែមកអត់មេគិតឲ្យបង តែបងមិនចង់យកដោយសារតែបងចង់ជួយ ក្រុមហ៊ុនហើយម្យ៉ាងទៀតឥឡូវនេះវាមានជំងឺមេរោគថ្មីវាចូលមកអញ្ចឹងទៅក្រុមហ៊ុននឹងបន្តចំណូលបង បងជាមួយនឹងក្រុមហ៊ុនវាដូចជាបងប្អូននឹងគ្នារឿងមិនប៉ុណ្្នឹងមិនបាច់យកទេ ក៏វាមិនអីដែរហើយណាមួយរាល់ថ្ងៃនេះបងរស់តែសារតែក្រុមហ៊ុនទេ ហើយបើបងចិត្តល្អម្លឹងម្លឹង បងអាចរស់បានដល់ពេលណា ប្រាក់ខែក៏តិចប៉ាគាត់ល្អមិនឈប់ទេអូនបារម្ភណាប៉ាក៏ល្អហើយក៏ល្អរឿងអីគេ បងបានត្រឹមតែមួយរស់មួយរស់ទេអូន បងគិតថាបើសិនជាប្រាក់ខែអូននិងប្រាក់ខែបង ពួកយើងចូល គ្នាទៅហើយយើងនឹងបើកការរកស៊ីមួយយើងបើកពីតូចទៅធំយូរយូរទៅវាគង់តែបានសម្រេចទេអូនហើយណាមួយទៀតបើអាចបងចង់ទិញដេកទិញគោយកទៅសងម៉ែឪបងវិញអូនដឹង ថាបងចង់សងឪម៉ែបងវិញប៉ុន្តែអូនអត់មានលុយទេ រាល់ថ្ងៃនេះ គឺមានតែលុយបងហើយលុយប្រាក់ខែបង តាមអញ្ញឹបហ្នឹងនេះអូននិយាយស្អីហ្នឹងហើយចុះប្រាក់ខែអូនរាល់ខែនេះវាទៅណាហើយអូនអត់ចង់លាក់បាំងបងទៀតទេ តាំងពីដើមមកប្រាក់ខែអូនគឺប៉ាគាត់ជាអ្នកទុកទាំងអស់ថាម៉េចប៉ាជាអ្នកទុកប្រាក់ខែអូនហើយចុះពួកយើងការជាមួយគ្នាកន្លះឆ្នាំឯនេះ ហើយគាត់នៅធ្វើអញ្ចឹងទៀតហ៎មើលទៅដូចជាមិនសមទេណាដើម្បីភាពរីករាយអបអរសាទរទាំងអស់គ្នាវឌ្ឍនៈ Premium Beer Tiger ដើមកំណើតពីប្រទេសសង្ហបុរីពេញនិយមទូទាំងពិភពលោកស្រាបៀរគ្រុតពេលវេលាល្អ ពេលវេលាជាមួយគ្រុឌញ៉ាំតាបាកូនឡាក់ដូក្រូមួយកែវមុនចូលគេធ្វើឲ្យកូនគេងលក់ស្រួលនិងមានសុខភាពល្អជាមួយឡាក់ដូក្រូកុមាររីករាយគ្រួសាររីករាយឆ្ងាញ់ណាស់កុំភ្លេចណាញ៉ាំ Melosrin វ៉ាន់ជារៀងរាល់ព្រឹកដើម្បីធម្មពលឆ្ពោះទៅមុខប្រឡប់មកជីវិតធម្មតារបស់អ្នកជាមួយ Decozong ដែលគ្រូពេទ្យជឿទុកចិត្តបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើពីភេសជ្ជៈបើកម្លាំង បងកំតាន់ខឹងគាត់អីគាត់ថាកតុកឲ្យទេ ណាមួយបងជាប្តីបងគួរតែរកប្រាក់ឲ្យបានច្រើនអញ្ចឹងបានប៉ាអូនគាត់សុបាយចិត្តតែបងមានដែរចង់ឈប់ធ្វើការមកពីណាហើយបងក៏គ្មានបានតែផឹកស៊ីប៉ោឡាយដែរប៉ាគាត់និយាយថាប៉ាគាត់អត់ចង់ឲ្យបង ធ្វើការតែមួយមុខអញ្ចឹងទេ បើបងនៅតែធ្វើអញ្ចឹងទៀតណាពួកយើងប្រកាសជាក្រខ្មាស់គេស្លាប់មិនខានទេយល់ល្អបងគួរតែរកការងារថ្មីដែលមានប្រាក់ខែច្រើនជាងនេះអូនដឹងថាបងស្រឡាញ់ការងារបងណាប៉ុន្តែការងារបងគឺមានប្រាក់ខែតិចតួចពេកតែបើបងស្រឡាញ់អូនមែនបងគួរតែខំរកប្រាក់កុំឲ្យមានបញ្ហាជាមួយនឹងប៉ាអូនច្រើនទៅពួកយើងរស់នៅជាមួយនឹងគ្នាបានសុខអី បើអញ្ចឹងមែនទេវាពិតជាអយុត្តិធម៌សម្រាប់គ្រួសារបងខ្លាំងណាស់អញ្ចឹងបងនៅទៅសួរប៉ាអូនកុំកុំកុំម៉ែកុំទៅអីម៉ែទៅសួរគាត់ណានាំតែមានរឿងឯងបងមកឯងស្រឡាញ់អូនមែនណាបងគួរតែខំរកប្រាក់ឲ្យបានច្រើនបានពួកយើងរស់នៅជាមួយនឹងគ្នាសុខណាបងណាណាតែបងថាកុំទៅអីបងតែនិយាយជាមួយនឹងគាត់ណានាំតែមានរឿងឆ្លោះគ្នាពេញផ្ទះទេ បើបងស្រឡាញ់អូនខ្លាំងពិតមែនណាបងគួរតែខំធ្វើការរកស៊ីឬក៏រកការងារណាល្អដែលមានប្រាក់ខែច្រើនជាងនេះដើម្បីឲ្យពួកយើងរស់នៅជាមួយនឹងគ្នាបានសុខកុំឲ្យប៉ាគាត់ចេះតែរករឿងយើងទៀតណាណាណាមកណា ខ្ញុំគិតថាប្រាក់ខែខ្ញុំផ្សំជាមួយប្រាក់ខែប្រពន្ធនឹងអាចរកស៊ីបានប៉ុន្តែពេលនេះលុយគេនៅប៉ាគេទាំងអស់ហើយប្រាក់ខែខ្ញុំតែបន្តិចនឹងទៅធ្វើស្អីគ្រាន់សំខាន់ពេលនេះបដូរការងារក៏ពិបាកព្រោះស្រុកទេកំពុងតែជួបជំងឺរាតត្បាតផងណាសតណាឲ្យ5សិនហ្នឹងអាប់ដឹងឯងឥឡូវភ្លើងវាឡើងថ្លៃណាស់ យើងគ្មានលុយបងភ្លើងទេបងដៃទៅនេះចាន់ដៃបាទតាមកបាញ់អកសលបើចរិតដូចជាឯងនេះ ក្រមួយជីវិតងើបក្បាលមិនរួចទេខែប្រពន្ធនៅសដាក់សាប៊ូឯងនឹងអាណាឆ្នាំមិនលុយទិញឯងប៉ានេះប៉ាហូហាយពេកទេកៅប៉ាផងកៅខ្ញុំផងកៅប្រពន្ធខ្ញុំផងដាក់សាប៊ូទិញមិនស្អាតទៅគាត់ដាក់សាប៊ូប្រពន្ធហ្នឹងវាទៅតខអីប៉ុណ្ណាទ្រព្យសម្បត្តិមកឯងយកមកផ្ញើយើងតាំងពីកាលមកឯងមានស្អីគេខ្លាយើងបើប្រើមិនសមចៃដូចឯងកុំថាឡើយទាំងរវែងតឡើងកញ្ចាំមួយគ្មានជីផង ប៉ាកុំហួសហេតុពេកទេខ្ញុំរៀបការមកទីនេះក៏ខ្ញុំមិនមែនចូលមកដាច់ទេដែរណែអក្សរឯងឥឡូវហ៊ានតមកជាមួយយើងសម្បើមណាតាំងពីការចូលស្ដីរឿងកូនយើងហេតុអីក៏ឯងស្រួតម្លេះមិនឯងអាងលុយ10000ដុល្លារឯងចូលស្ដីរឿងកូនយើងនោះមែនបើយើងដឹងថាចរិតឯងចឹងយើងមិនឲ្យកូនយើងឲ្យឯងទេអក្សរ Mấy tay khương vậy? Sao? Sao? Sao? Bà ta? Ai mà mơ phô blân như vậy? បងពូភ្លេចអត់ទៅធ្វើឲ្យវាភ្លឺតិចមែនយីឯងនេះគ្មានដឹងស្អីសោះឃើញតែងើតហើយមិនចេះចង់មកមើលទៀតតែឯងសង្ងំក្នុងបន្ទប់ធ្វើអីអាអើយប៉ាខ្ញុំអត់ចេះធ្វើទេណាហើយខ្ញុំក៏អត់ដែរធ្វើអានឹងពីមុនមកដែរហើយបើសិនជាខ្ញុំធ្វើទៅខ្ញុំខ្លាចឆក់ស្លាប់ខ្ញុំសុំទោសផងប៉ាបានហើយបើមិនចេះធ្វើក៏ទៅវិញទៅអើយអញឯងអញ កូនស្រីមានតែមួយតែយកប៉ះអាប្តីកំពុលល្ងងទៀតមកពីកូនចាក់យ៉ាហ្នឹងគេចៅវាលិចកូនដែរណាគេល្អគ្រប់យ៉ាងស្អីក៏គេចេះដែរហេតុអីក៏វាមិនស្រឡាញ់ទៅស្រឡាញ់អាកំពូលល្ងងស្អីក៏វាមិនចេះតើថ្ងៃមុខឲ្យយើងរំពឹងស្អីហ៎ អោះចូលមកក្មួយបាទពូណែក្មួយក្មួយឯងចាំជួយតអំពូលព្រៃពូហើយនឹងបិទតយោទឹកផងបាទពូបាទហើយរាល់ថ្ងៃនេះពឹងអាមនុស្សក្នុងផ្ទះគ្មានចេះស្អីទេពឹងស្អីក៏មិនដែលបានដែរមួយថ្ងៃមួយថ្ងៃអង្គុយឈ្ងោកទៅមុខកុំព្យូទ័រគ្មានចេះស្អីទេបាទពូមីចាំខ្ញុំជួយធ្វើឲ្យមកស្អាតខ្ញុំមិនដូចអ្នកខ្លះទេ អង្គុយធ្វើខ្លួនដង្ហំធ្វើដូចខ្លួនឯងអ្នកចេះអស់ចាណាស់អញ្ចឹងដើម្បីភាពរីករាយអបអរសាទរទាំងអស់គ្នាវឌ្ឍនៈ Premium Beer Tiger ដើមកំណើតពីប្រទេសសង្ហបុរីពេញនិយមទូទាំងពិភពលោកស្រាបៀរគ្រុតពេលវេលាល្អ ពេលវេលាជាមួយ គ្រុឌញ៉ាំតបាកូនឡាក់តក្រូមួយកែវមុនចូលគេធ្វើឲ្យកូនគេងលក់ស្រួលនិងមានសុខភាពល្អជាមួយឡាក់តក្រូកុមាររីករាយគ្រួសាររីករាយឆ្ងាញ់ណាស់កំពេចណាស់ញ៉ាំបាយលូសរៀនវ៉ាន់ជារៀងរាល់ព្រឹកដើម្បីធម្មពលឆ្ពោះទៅមុខត្រឡប់មកជីវិតធម្មតារបស់អ្នកជាមួយ Deco Zong ដែលគ្រូពេទ្យជឿទុកចិត្តបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើពីភេសជ្ជៈបើកម្លាំង មកចូលក្នុងនោះមួយបាទទូបាទមិនដែលប៉ះពាល់អារម្មណ៍ទេដែរបានទេបើមិនអញ្ចឹងប៉ះពាល់គុណភាពការងារជាមិនខានទេមកគួរមកយកមកបាត់ទៅនេះដែរមួយរងថ្ងៃនេះបើពូបានក្មួយឯងមកនៅជាមួយពូក្នុងផ្ទះពូមិនដឹងសុបាយចិត្តប៉ុណ្ណាឯង ព្រោះថាក្មួយចេះការងារច្រើន មិនដូចអាមនុស្សនៅក្នុងផ្ទះពឹងអាមនុស្សនៅក្នុងផ្ទះមិនដែលបានម្ដងណាទេមួយថ្ងៃមួយថ្ងៃគួយឈ្ងោកទៅមុខកុំព្យូទ័រទៅមើលតការងារខ្លួនឯងវាអស្ចារ្យណាស់ទៅអ្នកខ្លះរៀនច្រើនមែនតែអត់ប្រយោជន៍ល្អមើលតនុយស្អាតបាតតែអត់ល្អស៊ីទេពូស្ដាយដែលចាក់យ៉ាស្លាញ់មនុស្សអញ្ចឹងបាទ ខ្ញុំរវល់ការងារខ្លាំងណាស់ប៉ាតយោធ្វើនៅក្រោយទៅយើងមិនទៅនេះវាទៅស្អីឯងយើងធ្វើការងារយើងហើយឯងខំការងារឯងនឹងបានប្រមាណណាបកប្រែគេមួយស្លឹកបានប្រមាណខ្លាចទៅដល់ខែអត់ទាំងមានលុយបបងទឹកបងភ្លើងឲ្យយើងផងក៏មិនដឹងបាទការងារខ្ញុំត្រូវការប្រព័ន្ធរំច្រើនណាស់ណានេះប៉ាធ្វើអញ្ចឹងទៅអសមទេណាប៉ាយកវាទៅធ្វើនៅក្រោយទៅកុំមករំខានប៉ះពាល់ការងារទៀតណែ ឯងក៏មិនចេះវិជាយើងបើឯងជួយស្អីយើងមិនបានការងារខាងក្រៅក៏មិនកើតអាការងារក្នុងផ្ទះក៏មិនចេះស្អីគ្មានចេះធ្វើស្អីទេយើងមិនដឹងនិយាយជាមួយឯងយ៉ាងម៉េចទៀតទេមកក្មួយ ធ្វើការងារបន្តទៀតបាទទូអើយបើនៅតែយ៉ាងហ្នឹងថ្ងៃក្រោយមានកូនមិនចៅតើបានស្អីលឹតហ៎ប៉ានេះប៉ាមានរឿងអី គឺរឿងប្តីរបស់ឯងហ្នឹងហើយឥឡូវវាមិនព្រមទៅរកការងារធ្វើទេវានៅធ្វើការងារផ្ទះម្រាលម្រាលណាប៉ាប៉ាកុំខឹងអីណាបងកសលណាមួយថ្ងៃមួយថ្ងៃគាត់ខំប្រឹងណាតែដូចប៉ាឃើញអញ្ចឹងស្ថានភាពឥឡូវគឺមិនល្អទេកុំថាឡើយការងារប្តីខ្ញុំសំបីតែក្រុមហ៊ុនមួយចំនួនណាក៏មានខ្លះបិទទ្វារដែរតែបើសិនជាស្ថានភាពល្អប្រសើរឡើងវិញណាប្តីខ្ញុំក៏ប្រហែលជារកប្រាក់ចំណូលបានល្អដូចដើមហើយប៉ា ប្រាក់ចំណូលហ៎ហើយមិនដឹងថាការណាស្ថានភាពវាស្ងប់ផងអាហ្នឹងហើយប្តីដែលឯងរើសហ្នឹងធ្វើការមួយកន្លែងបើអត់មកកន្លែងហ្នឹងទៀតតើមានស្អីស៊ីហ៎ប៉ាមានកូនស្រីតែម្នាក់ប៉ាចង់ឃើញកូននេះរៀបការឲ្យមានសុភមង្គលប៉ុន្តែក្តីម្ដងប្រាប់ថារបស់ប៉ាបានខ្លៃទៅជាផេះដោយសារតែប្តីចោលអំសៀតរបស់កូនឯងហ្នឹងហ៎ ហេតុអីក៏ឯងមកមិនប្រាប់យើងយើងឃើញមុខឯងស្អប់ដល់ពូជអាកំតិចមនុស្សអាមនុស្សអត់ប្រយោជន៍អើភឹមអាអឺអារឿងខាងចិនគឺវាខាងណាស់ហើយតែធ្វើមិនខ្មិចបើកូនស្រីយើងវាក្បាលរឹងហឹម បើសិនជាយើងបានឯងមកធ្វើជាដន្លងពេលនេះយើងមិនមកពិបាកចិត្តអ្នកឯងចឹងទេរាល់ថ្ងៃនេះណាកុំតែបានអាលុយបន្ទប់ជួលណាមកទប់ទល់កុំអីគ្នារកតបាយស៊ីមិនចង់បានហ្នឹងធ្វើម៉េចបើយើងគ្មានវាសនាបានកណ្ដែនមកធ្វើជាកូនភាសាយើងណាសម្លាញ់អើព្រមអញ្ចឹងប៉ុណ្្នឹងបានសិនណា គ្នារវល់បន្តិចសិនណែ ហើយវាស្អីឯងអាវាយតុកទៅអីមិនមិនវាយក្បាលយើងហ្មងទៅមិនរស់នៅជាមួយយើងយូរចង់ឈើដាក់យើងហ៎ខ្ញុំទ្រាំជាមួយប៉ាយូរហើយណាខ្ញុំចង់ឆ្លើយជាមួយប៉ាទេតែប៉ានេះធ្វើដូចជាហួសហេតុពេកអីខែកូនស្រីប៉ាឯងកាហើយតាហើយប៉ាឯងស្ដាយក្រោយអីទៀតអើយើងវាស្ដាយក្រោយ ដោយសារតែយើងនេះលើកូនស្រីឲ្យមនុស្សសរោដូចជាឯងណាគឺខូចអនាគតកូនស្រីយើងទៅទេទៅទេកូនស្រីយើងមានការងារល្អល្អធ្វើមិនសមណាបានប្តីល្ងង10គាត់ដូចជាឯងនេះនេះប៉ាទៅជាមួយគេខ្ញុំពេកអីទោះបីជាខ្ញុំល្ងងប៉ុណ្ណាក៏ដោយខ្ញុំក៏មានកិត្តិយសដែរណាប៉ាកុំភ្លេចថាមុននឹងខ្ញុំទៅដឹងកូនស្រីរបស់ប៉ានេះអាប៉ាបាននិយាយស្អីខ្លះមកលើខ្ញុំប៉ាគិតថាខ្ញុំធ្វើមិនបានទេ តែចុងក្រោយគឺខ្ញុំធ្វើបានកាហើយបើកាន់ចំណោប្រពន្ធខ្ញុំទាំងអស់ខ្ញុំថាទេតែសារតែខ្ញុំមិនចង់តឹងសៃកោជាមួយនឹងប៉ាហ្នឹងណាអញ្ចឹងឲ្យប៉ាទៅចង់រត់រឿងខ្ញុំឲ្យទៀតយើងនេះវាខ្លាចកូនយើងរស់នៅមិនស្រួលដោយសាររស់នៅជាមួយឯងដែលមនុស្សអបយោនេះមិនឯងគិតថារៀបការចង់ដេកស៊ីប្រាក់ខែកូនយើងអស់មួយជីវិតហ៎ប៉ាមើលមុខខ្ញុំមកច្បាស់ខ្ញុំការជាមួយចៃយ៉ានេះ គឺខ្ញុំមិនចង់បានស្អីទេគឺគ្រាន់តែចង់ឲ្យចាក់យ៉ាចេះជួយយកអាសាគ្នាទៅវិញទៅមកត្រង់សម្បត្តិប៉ាហើយប៉ាមានដែរសួរថាខ្ញុំចង់បានអត់ខ្ញុំមិនចង់សួរនាំប៉ាក៏តែសារថាខ្ញុំមិនចង់បានលុយប៉ាទេបើមិនសិនជាពិបាករស់នៅជាមួយគ្នាណាខ្ញុំនឹងចេញពីព្រះនេះក៏បានដែរអើយើងចាំពាក្យនឹងយូរហើយបើឯងខ្លាំងឯងរើចេញឥឡូវទៅប៉ាមិនបាច់ដេញខ្ញុំទេ ខ្ញុំមិនចេះរស់នៅជាមួយនឹងមនុស្សដែលមុខលោដូចជាប៉ាទេខ្ញុំទៅរៀបអីវ៉ាន់នេះខាងលើទៅខ្ញុំទៅហើយអើចាប់រស់អីវ៉ាន់ចេញឲ្យលឿនយកទៅអាកុំចិត្តតើស្អីឯងយកទៅអោ ឆាប់ចេញទៅនោះទ្វារផ្ទះចំហស្រាប់ចេះបាត់ពីមុខយើងបានទេប៉ាល្មមល្មមបានហើយមនុស្សដែលច្រឹកដូចជាប៉ានេះមានតែម្នាក់ហ្នឹងទៀតណែកុំចង់តមាត់ព្រោះយើងនោះឆាប់ចេញទៅដើម្បីភាពរីករាយអបអរសាទរទាំងអស់គ្នាវឌ្ឍនៈ Premium Beer Tiger ដើមកំណើតពីប្រទេសសង្ហបុរីពេញនិយមទូទាំងពិភពលោកស្រាបៀរគ្រុតពេលវេលាល្អពេលវេលា ជាមួយគ្រុតញ៉ាំតបាកូនឡាក់ដូក្រូមួយកែវមុនចូលគេធ្វើឲ្យកូនគេងលក់ស្រួលនិងមានសុខភាពល្អ ជាមួយឡាក់ដូក្រូកុមាររីករាយគ្រួសាររីករាយឆ្ងាញ់ណាស់កុំភ្លេចណាចាំបាយលូសរៀនវ៉ាន់ជារៀងរាល់ព្រឹកដើម្បីធម្មពលឆ្ពោះទៅមុខត្រឡប់មកជីវិតធម្មតារបស់អ្នកជាមួយដេកូសុងដែលគ្រូពេទ្យជឿទុកចិត្ត បាកាស Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាសលើពីភេសជ្ជៈបើកម្លាំងមកកសលមកចង់ទៅណា វាកូនចេញផ្ទះហ្នឹងហើយឲ្យវាទៅឲ្យបាត់បាត់ទៅម៉ែមានរឿងអីមិនក៏ម៉ែចង់រត់ចោលអូនម៉ែក៏ម៉ែទៅពួកយើងនិយាយគ្នាសិនទៅ បាច់ទួយសោកវល់វាទេកូនឲ្យវាទៅបាត់បាត់ទៅកូនឯងយកទៅអីបាទប្តីមិនចេះរស់ស៊ីចិញ្ចឹមកូនផងហ្នឹងអត់ទេប៉ាយ៉ាងណាគាត់ជាប្តីរបស់កូនពួកយើងរៀបការជាមួយនឹងគ្នារួចហើយកូនកសលមកឯងឈប់ស្រឡាញ់អូនឯងមែនទេមកឯងកុំតែចោលអូនណាណាបងនៅតែស្រឡាញ់អូនប្រពន្ធស្រឡាញ់តែបងទ្រាំមិនបាន ទេជាមួយនឹងប៉ារបស់អូននេះបងមិនអាចរស់នៅជាមួយគាត់បានទៀតទេបងទៅហើយអូនតាមបងក៏បានដែរអើឥឡូវកូនរើទៅ រវាងអាប្តីអត់ប្រយោជន៍ខ្លួនឯងនិងប៉ាខំចិញ្ចឹមឯងតាំងពីតូចប៉ុណ្ណេះឯងជ្រើសរើសមួយណារើសទៅឥឡូវណែរើសទៅថាអូនឯងតាមប្តីឬក៏តាមប៉ាអត់ទេអ្នកទាំងពីរសុទ្ធតែសំខាន់សម្រាប់ខ្ញុំបងអូនជាកូនស្រីតែម្នាក់របស់លោកប៉ាអូនមិនអាចទៅចោលគាត់បានទេបងកុំទៅចោលអូនណាឲ្យបងសុំទោសអើ បើប្តីឯងសំខាន់ជាងប៉ាឯងទៅតាមប្តីឯងទៅទោះឯប៉ានៅម្នាក់ឯងក៏បានដែរស្លាប់រស់គឺជារឿងរបស់ប៉ា អយ៉ាកូនចុះទៅញ៉ាំបាយតិចទៅចាំកូនមកយំមកអស់ចិត្តនេះកូនយំ3យប់3ថ្ងៃណាកូនអត់អាណិតប៉ាទេអូប៉ានេះខ្ញុំខ្លាចទៅជាស្រីមេម៉ាយណាប៉ាប៉ាមិនអោយខ្ញុំគិតខ្លះទេអីចុះឲ្យប៉ាធ្វើយ៉ាងម៉េចហ៎កូនមិនឃើញទេកូនទៅតាមអង្វរវាប៉ុណ្ណាក៏វានៅតែទៅចောင်းកូនដដែលហ្នឹងប៉ា ចុះបើសិនជាគាត់ចង់មកវិញប៉ាឲ្យគាត់មកវិញអត់បើវាសុំទោសប៉ារប៉ានឹងព្រមតាមវាគ្រប់យ៉ាង ហើយក៏វាគ្មានរឿងអ្វីកាត់ឡើងទៀតដែរអាប្តីអត់កំណើតចឹងតោះតែប៉ាណែនាំវារស់ស៊ីទៅមានកំណើតប៉ានេះដោយសារតែរឿងហ្នឹងអីបានធ្វើឲ្យប្តីខ្ញុំគេរត់ចោលខ្ញុំដោយសារតែមិនចេះរស់ស៊ីដោយសារតែ ឥតកំណើតនេះអីប៉ាមនុស្សម្នាក់ម្នាក់គឺខុសគ្នាណាប៉ាបងកសលក៏គាត់មានគំនិតផ្ទាល់ខ្លួនរបស់ គាត់គាត់មិនអាចធ្វើតាមប៉ាគ្រប់រឿងបាន ទេប៉ាអាគំនិតឈួតយកស្អីវានោះណាបើវា ធ្វើរឿងប៉ណ្ណឹងមិនបានវាមិនបាច់ធ្វើកូនភាសាប៉ាទេ កូនយកមកអស់ចិត្តទៅ ហើយកុំភ្លេចចោះទៅញ៉ាំបាយ ផងប៉ារៀបចំបាយទុកឲ្យកូនហើយហើយ ញ្ចឹងយើងគួរតែសម្រេចគ្នាតាមនឹងទៅលបងព្រោះថាដែនកូនខ្ញុំនេះមិនប្រកាន់ថាកូនស្រីសម្លាញ់ហ្នឹងមេម៉ាយឬកមុំអីទេ គ្នានៅតែស្រឡាញ់ហើយគ្នាចង់ឲ្យសម្លាញ់ហ្នឹងសែនព្រេនមិនបាច់រៀបចំពិធីអីធំដុំទេមិនអីទេគ្នាមើលឃើញតែក្មួយដែរនេះក៏ចេះការងារច្រើន អាចចិញ្ចឹមកូនស្រីយើងរស់មិនដូចឲ្យមួយរត់ទៅទេហឹមណែ គ្នាគិតថារៀបចំធ្វើដែរនឹងកូនចក្រយានេះឆាប់ឆាប់នេះហើយមើលទៅអកសលប្រហែលជាវាមកវិញទេមិនបានខ្ញុំមិនយកអ្នកណាទាំងអស់ក្រៅពីប្តីរបស់ខ្ញុំចក្រយានេះកូននៅស្ដាយអាប្តីរត់ចោលកូនទៀតហើយកូននេះអត់មានគិតគូរពីអនាគតកូនទេចក្រយាអូននឹងចាំអាប្តីហេងសយនឹងធ្វើអីទៀតបើវារត់ចោលអូនបាត់ហើយនឹងលោកគ្មានសិទ្ធិនិយាយទេ ហើយក៏គ្មានសិទ្ធហៅខ្ញុំថាអូនដែរលោកមិនចេះខ្នះគេទេអីខ្ញុំមិនទាន់លែងប្តីខ្ញុំដាច់ទេណាតែប្តីក្មួយរត់ចោលក្មួយហើយឥឡូវលែងមកវិញហើយហើយនេះប៉ារបស់ក្មួយបានប្រាប់ពូថាពេលដែលក្មួយរៀបការហ្នឹងមិនមានសវត្ថអាពាហ៍ពាហ៍ទេឥឡូវមិនពិបាកទេក្មួយគ្រាន់តែក្មួយហៅកសលហ្នឹងទៅសាលាសកាត់ធ្វើលិខិតលែងលះពេលនោះក្មួយនឹងខ្លាចជាកូនប្រសាពូមិនពិបាកដូចប្តីពីមុនទេហើយមួយទៀតនេះ ទោះជាដែរនេះរៀនមិនបានខ្ពង់ខ្ពស់ដូចជាគេមែនខ្ញុំអរគុណលោកពូណាស់ដែលលោកពូមិនប្រកាន់រឿងរបស់ខ្ញុំតែខ្ញុំពិតជាមិនអាចទទួលយកអ្នកណាក្រៅពីប្តីរបស់ខ្ញុំបានពិតមែនណែចាយ៉ាមិនប្រគល់រឿងរស់មែនហ៎ចាយ៉ាកូនកូនណែមកញ៉ាំបបរនឹងផ្លែឈើខ្លះសិនព្រោះកូនណា អត់ញ៉ាំអីជាច្រើនថ្ងៃហើយកូននឹងទេថាប៉ាពិបាកចិត្តណាស់ហើយណាមួយក៏ចិត្តដល់ថ្ងៃសែនព្រេនទៀតបើកូនឈឺនោះវាគ្មានសេរីសុខស្ដីទេណាកូន ហើយបើកូនឈឺធ្ងន់ប៉ានឹងហៅដែនឲ្យមកយកកូនទៅមន្ទីរពេទ្យប៉ាកុំហៅគេមកឲ្យសោះខ្ញុំមិនចង់ជួបអ្នកណាទេ ក្រៅពីបងកុសលប្តីរបស់ខ្ញុំ អ្នកណាក៏ខ្ញុំមិនចង់ជួបដែរកូនក៏ដឹង ថាវារមិនមករកកូនវិញទេម៉េចកូនចង់រស់នៅមេម៉ាយអស់មួយជីវិតចឹងហ៎កូនអត់អាណិតប៉ាទេអូម្នាក់ម្នាក់ទៀមទីឲ្យខ្ញុំអាណិត មានអាណិតខ្ញុំវិញអត់ខ្ញុំចិត្តឈួតហើយខ្ញុំស្រឡាញ់ប្តីតោះចិត្តប៉ាតាមប៉ា ទាស់ចិត្តប្តីចាយ៉ា ចាយ៉ាចាយ៉ាអូនយ៉ាងម៉េចហើយចាយ៉ាចាយ៉ាងើបឡើងមកណាហេតុអីក៏អូនធ្វើអញ្ចឹងចាយ៉ាចាយ៉ាអូនក៏មានរឿងអីដែរបងកុសលទេជាបងកុសលមែនអត់បងមកវិញហើយបងកុំតែចោលអូនទៀតណាចាយ៉ាចាយ៉ាអូនកុំកើតអីណា ដោយសារតែបងចិត្តឆេះឆាំងមួយពេលដែលបងទុកអូនចោលសច្ចាបងមកវិញចឹងល្អហើយតែអូនអត់មានកម្លាំងនឿមើលបងយូរទៀតទេសច្ចា ចាយ៉ាងប់ឡាយចាយ៉ាចាយ៉ាកូនប៉ាចាយ៉ាចាយ៉ាតាមពិតនេះក៏ជាកំហុសរបស់ប៉ាដែរប៉ាយល់តែពីអារម្មណ៍ខ្លួនឯងកូនរៀបការហើយប៉ាមើលឃើញតែផលប្រយោជន៍ខ្លួនឯងមិនចេះរៀបចំខ្លួនឲ្យល្អជាងនេះកូនភាសាធ្វើខុសដឹងតែស្ដីបន្ទោសកូនយល់តែពីចិត្តខ្លួនឯងដេញកូនភាសាចេញពីផ្ទះមិនខ្វល់ថាចិត្តកូនស្រីគិតបែបណានោះទេ ប៉ាចេះតែណែនាំអប់រំសម្រាប់សម្រួលកូនបែរជាប៉ាមានគំនិត គិតរកប្តីថ្មីឲ្យកូនកូនស្មោះនឹងប្តីប៉ុន្តែមិនហ៊ានប្រឆាំងប៉ាក៏មិនហ៊ានក្បត់ប្តីកូនសុកចិត្តធ្វើបាបខ្លួនឯងចាក់យ៉ាឲ្យប៉ាសំទោស